មានថ្ងៃទេឲ្យអូនវិលដូចដើមគ្មានថ្ងៃទេអាចអបអូនដូចមុនខ្នើយកើយជាមួយបងអូន បានទៅណាគ្មានថ្ងៃទេឲ្យអូនវល់ដូចដើមគ្មានថ្ងៃទេ đôi